កូនចង់ធ្វើឲ្យកូនបានឆាប់ចាប់ជាតិហើយកូនពិបាកលែងណាខ្ញុំប៉ះគាត់បានអត់អ្នកគ្រូយកធូបហុចឲ្យខ្ញុំថ្នមថ្នមអរិយយកធូបមកយកធូបហុចឲ្យខ្ញុំខ្ញុំជួយហោះហើយនិយាយនិយាយមើលហោះកាច់និយាយមើលម៉ែកាច់ស្ដាប់នៅគ្រូអត់មានឱកាសហ្នឹងកូននិយាយមើលម៉ែតិចអត់ កុំកុំអែលកុំអែលអីគាត់ណាប៉ះតដៃហាមអែលសោះអីអីហោះពោះពលឹមគាត់ក៏ពោះខឹងខ្លាំងមើលឡើងញ័រទៅធ្វើគាត់ខ្ញុំនិយាយកុំខឹងគាត់ចង់ទៅសងសឹកគេវិញអូនអូនណាហើយនិយាយមកប្តីខ្លួនឯងតិចចា បងប្រុសបងបងប្រុសអត់អីកុំអានចាំឲ្យធានិយាយសិនគួយអណត់គាត់ហ៎លោកអើយ និយាយមួយប្តីទៀតកាច់ជុងកាច់ស្ដាប់អ្នកគ្រូនិយាយមួយប្តីទៀតគាត់អស់ចិត្តកូនហើយក៏កូនឯងចោលឲ្យគាត់ស្លាប់ទៅដែរបានកូនឯងសុបាយចិត្តបើកូនឯងស្រឡាញ់គាត់អាណិតគាត់ទុកឲ្យមើលកូនកូនឯងទៀតកូនឯងនិយាយមួយគាត់គាត់ខឹងឃើញចម្លាក់អត់មើលភ្នែកនេះ Vỡ lầm rồi. Vâng, Cứ đồng nhau to đây, đồng nhau to. Cứ hồn gì đó. Gì mà kịch. Chung kịch. Sao làm này khú á, con anh gì mới chung kịch. ហោហាមាត់ហាមាត់និយាយមកប្តីជាលើកចុងក្រោយនិយាយមកកូនផោះទាំងពីរកូនសុំថាម៉ែនិយាយមកប៉ាតិចមកកូនសុំបងហើយកូនសុំកម្មាទោទៅគាត់ឲ្យសាពះសុំកម្មាទោម៉ែខ្លួនឯងទៅធ្វើតាមអ្នកគ្រូប្រាប់ថាសុំឲ្យម៉ែនិយាយមកប៉ាមកម៉ែកុំខឹងអីថាកូននឹកម៉ែបានចង់មកជួបម៉ែនិយាយទៅមើលមកកូននេះ អូធា ធាធាអញខាត់សិនឲ្យកូនបើចូលសិនធាធាអញខាត់ចេះទីឲ្យកូនបើចូលសិនអូកាន់ដៃម៉ាក់និយាយកូនឯងនិយាយម៉ាក់កូនឯងស្ដាប់ឮទាំងអស់កាន់ដៃម៉ាក់ណោះបងស្រីនិយាយមួយកូនទៀតបងបងកាច់ស្រាំនៅគ្រូណាបងមានឱកាសជួបកូនណាបងបងសុបាយចិត្តហើយបងនិយាយមួយកូនណាឃើញខំមើលកូននឹងចំ និយាយលឺលឺមកប្រឹងប្រឹងនិយាយមកហាមាត់មកហាមាត់ហាមាត់និយាយមកឈឺឡែងណាខ្លះប្រាប់មកហើយទប់កំហឹងបងប្រុសប្រាប់គាត់ថាឲ្យគាត់ទប់កំហឹងតើកាលណាគាត់អាឃ្លាតខ្លាំងវាពិបាកព្រលឹងគាត់ហត់ពិបាកកូនហ្នឹង អាណិតគាត់ហើយហាហាមកនិយាយមកកូនតិចបងស្រីដងកូនចង់មិនកូនណាចាម៉ាអាចង់ជួយកូនបំណងកូនចង់និយាយអ្វីកូននិយាយមកសម្បត្តិពីមកកូននិយាយមកព្រមនិយាយមកបងប្រោឲ្យកូនបងប៉ះដៃម៉ែវាទៀតម៉ែវាចង់ឲ្យកូនប៉ះដៃហ្នឹងហើយអប៉ះនោះគាត់ចង់និយាយអីមួយកូននេះនេះ ចុងកាច់ឯងចង់និយាយមួយមួយកូនប្រុសហ្នឹងចុងកាច់កូនបើឯងចុងកាច់ឥឡូវនិយាយនិយាយឲ្យឲ្យវារឹងមាំអូគាត់ចង់និយាយថាចេះអានេះណាគ្រូនិយាយតាមប្រាប់តែគាត់ប្រាប់ខាងក្នុងហ្នឹងណាគាត់ថាឲ្យកូនហ្នឹងចេះស្ដាប់ប៉ាហើយចេះស្ដាប់គ្រួសារហើយធំឡើងធ្វើជាក្មេងល្អ ហើយកុំឆាប់ជឿអ្នកដតីពេកធ្វើអីមួយត្រូវប្រយ័ត្នប្រយែងនេះធាហ្នឹងគាត់ប្រាប់ប៉ុណ្ណឹងណាខ្ញុំនិយាយទៅតាមគាត់ប្រាប់គាត់ថាឲ្យប្រយ័ត្នកុំទុកចិត្តអ្នកដតីច្រើនយើងខ្លួនឯងចឹងហ៎កែកែចង់និយាយចឹងហ៎បើចង់និយាយចឹងកែងោកក្បាលឲ្យខ្លាំងងោកក្បាលឲ្យខ្លាំងណ៎ធាមើលណាគាត់និយាយពាក្យហ្នឹងបែរអង្គុយក៏បានដែរថតតែអង្គុយអឺ ហ្នឹងហើយហ្នឹងហើយនិយាយកូននិយាយកូនកូននៅមុខគាត់កូនណាស្រែកឥឡូវនិយាយនិយាយមួយកូនបើតិចទៅនិយាយមួយកូនផឹងផឹងមួយកូនណានិយាយលឺលឺមកផឹងផឹងនិយាយហាមាត់មកទាញមាត់កូនស្រីបងឯងដែលកំពុងចូលរូបនឹងឲ្យឲ្យឲ្យនិយាយមកអត់ទេបងកំប៉ះគាត់និយាយលូនគាត់ ហាហាមាត់គាត់ប្រាប់ថាគាត់ឈឺកន្លែង គេចាក់គាត់ឈឺគាត់ឈឺកន្លែងស្នាមគេចាក់គាត់ទៅបងប្រុស ចឹងមិនមែនថាគាត់មិនចង់និយាយទេតែគាត់ឈឺគាត់សុំទោសដែរនៅមើលដៃគាត់ថាគាត់ចង់តែអោបទៀតតែដៃគាត់អត់មានកម្លាំងទេពលឹងគាត់គឺគាត់ឈឺចាប់ណាស់អត់អីទេសំខាន់ខ្ញុំឲ្យគាត់និយាយសិនអឹងចុងកាច់ហាមកនិយាយកូនផឹងនិយាយអឺណ៎គេផឹងណាគ្នាផឹងនិយាយណ៎អត់អីទេអត់អីទេ គាត់ផឹងនិយាយហាហាមាត់និយាយហាអឺហាមាត់និយាយនិយាយជាមួយនឹងកូនជាមួយប្តីធាអីក៏ជួយហាទៅយើងហ្នឹងឯងជាកម្លាំងចិត្តរបស់គាត់ណានិយាយគេនិយាយចេញមកនិយាយចេញមកតែឲ្យនិយាយមកនិយាយចិត្តចេញចិត្តចេញនិយាយមកនិយាយលឺអង្គចង្កាច់និយាយគាត់ ផងនិយាយមកហាមាត់ហាមាត់នេះធាគាត់ខំនិយាយណាតែគាត់ឈឺអាកន្លែងគេចាក់កកគាត់ហ៎គាត់ពងនិយាយ នឹងឲ្យបងប្រុសចាប់ដៃគាត់អីឲ្យបងចាប់ដៃចោះអូយគាត់ខឹងខ្លាំងណាស់ណោះទៅធ្វើព្រឹងនេះ ទេចង់ប្រែផ្ដាំនេះគឺនិយាយមកប្រែផ្ដាំប្តីទៅចង់និយាយឲ្យគាត់និយាយតាមមុនណាតែផ្ដាំប្តីឲ្យមើលកូនមើលចៅខែកូនខែចៅនិយាយមកសួរនឹង មានន័យថាគាត់ឈឺចាប់គាត់អឡោះឡៃនិយាយតាមមកប្រាំសួរគាត់ឲ្យផ្ដាំកូនមើលខែកូនមើលអី ហើយកូននិយាយមកកូនកាត់ស្មាត់និយាយមកកូនខំខំនិយាយលើកូនចង់បានអីម្ដងកូនចង់បានអីនិយាយមកកូននិយាយមកពីបោគាត់ក៏ណិតបងឯងដែរបងផងគាត់ថាគាត់ក៏ស្រឡាញ់បងឯងគាត់ក៏សុំទោសដែរស្ដាប់គ្នាក៏សុំទោសប្តីដែរគ្នាណិត នោះគាត់ចង់ហាមាត់ប្រឹងប្រឹងបងកាច់បងកាច់ហាមាត់និយាយមួយប្តីទៀតបងព្រលឹងបែរពងចូលកូនស្រីបកើតអញ្ចឹងបងនិយាយមួយប្តីតិចហាប្រឹងហាណាគ្រូជួយប្រឹងហាមាត់នោះគាត់គាត់ព្យាយាមបងផោះវាយធឹងឯកន្លែងចការគាត់តិចដើម្បីជួយគាត់បងបើបងទាញចការគាត់ធ្នមណមអរិឲ្យប្តីគាត់ឲ្យប្តីគាត់តិចតិចអីអីកុំទាញខ្លាំងធ្នមណមឲ្យប្តីគាត់ទាញធា ធា ទាញចការគាត់តិចតិច ថាចេះអូននិយាយមកបងចាំស្ដាប់ទូរស័ព្ទណាកដាក់ silent เอาแล้วสัวก็สั้นก็ชื่อไรนะคล่ะเอากดพยาบาม ប្រុសនោះគាត់ប្រាប់ពីអាការៈគាត់ហ៎ូនពៅកូនឯងខិតមិនឯសិនណាកូននិយាយមួយគាត់កូនឯងខិតមិនចេះសិនអឺអឺបងប្អូននៅស្ងៀមសិនអូគាត់ថាអូបងមិញបាយសុខគាត់ថាម៉េច នោះគាត់គាត់ចង់និយាយអីមួយបងខ្ញុំយល់គាត់និយាយហ៎គាត់បានបងគាត់បានគាត់បានទទួល នោះគាត់យករូបថតអត់ បងកំខឹងគាត់ទៅបងព្រោះគាត់ឈឺកកគាត់បាក់និយាយបើបងចង់សុំទោសគាត់ឲ្យនេះបងបងសាពះសុំទោសគាត់ស្ដាប់អ្នកគ្រូណាបើយើងនិយាយតែមាត់យើងអត់នេះដៃអានឹងគាត់បានដល់គាត់ដែរអញ្ចឹងបងសាពះសុំទោសគាត់ ទៅថាឲ្យអូនហោសកម្មឲ្យបងចោះបើកន្លងមកបង មានខុសឆ្គងអីណាហោសកម្មឲ្យបងចោះ ទៅបងធ្វើតាមអ្នកគ្រូប្រាប់ទៅព្រះសុំទោសចេញពីចិត្តណាបងណាហ្នឹងហើយហើយស៊ីកាច់ស្ដាំអ្នកគ្រូអឹងចុងកាច់ឥឡូវខឹងប្តីអត់ខឹងប្តីអត់អូគាត់ថាពីមុនគាត់ខឹងតែឥឡូវនេះ គឺគាត់ខឹងតិចតិច Ừ. vậy mà vậy lư lư mà ờ, ân chung cái vậy ham mót phần gì gì gì phần gì mà tiền mót con sấy và cao từng gì mà vậy lư lư nè có trong vậy à kinh có phần ấy có vậy vậy lư lư vậy mà đây ham mót vậy lư lư vậy lư lư máu អឹងចុងកាច់អំណត់គាត់ណាបងប្អូន ខ្ញុំវិញក៏ប្រាប់កូនពៅថាកុំជឿគេពេកត្រូវប្រយ័ត្នផងចាំអ៊ំចាំជួយប្រាប់ឲ្យព្រោះក្មេងគ្នាយល់និយាយមកកាច់កាច់ស្រាំអ្នកគ្រូហ៎កូនឯងព្យាយាមនិយាយមកអ្នកគ្រូជួយអត់អីទេជួយឲ្យពលឹងកូនឯងនឹងបាន អត់ទេ អាហ្នឹងមិនមែនរឿងឆាប់ចាប់ជាទេគ្រាន់តែថាជួយឲ្យគាត់នឹងរៀងកុំសូវលំបាកពេកព្រលឹងហ្នឹងណាព្រោះរិះសាព្រលឹងគ្នាចងអាឃាតជើគ្នាស្លាប់ដោយវេទនាហ្នឹងអូនមើលដៃខំអោបប្រៃអូបងប្រុសគាត់ស្រឡាញ់បងឯងណាគាត់ស្រឡាញ់ប្តីណាអូមើលអោបប្តីហ៎ គ្នាស្រឡាញ់ប្តីទៅនេះកាច់ចាស្ដាប់អ្នកគ្រូកាច់និយាយមួយប្តីតិចកូនឲ្យគាត់អស់ចិត្តណាកាច់ទាញមាត់កូនស្រីឯងនិយាយមកកាច់ផឹងនិយាយ មើលសំបីគាត់ឲ្យប្តីគាត់ក៏ដៃឡើងញ័រក៏ធ្រាក់ខ្លាំងណាស់មានន័យថាគាត់ពិបាកងើមើលឡើងអង្គើដល់ក្បាលទៀតហ៎នោះមាត់គាត់ចង់និយាយថាគេគ្នានិយាយអត់រួយ អឹងចុងកាច់ស្រាប់នៅគ្រូកូនឯងនិយាយមួយប្តីមើលកូនមើលបងប្រុសមិនចេះសិនខ្ញុំឲ្យគាត់និយាយមើលខ្ញុំព្យាយាម ជួយគាត់បងប្រុសបើបងនេះសិនចាំទីអត់ទេគាត់និយាយថាបងអីអីអីកុំកុំប្រហែលហ្នឹងកុំនិយាយនិយាយចាំ5មើលខែកូនមើលអីនិយាយមើលមកណាគ្រូមកណាណាគ្រូជួយឯង ជួយឲ្យនិយាយជាមួយនឹងប្តីជាមួយនឹងម្ដាយហើយហែងកាត់ចិត្តខ្លះហែងកាត់ចិត្តខ្លះហែងខន្តីខ្លះតាពលឹងឯងចង់អាឃាតណាគឺពលឹងឯងគេធ្វើបាបហើយអញ្ចឹងកុំសុកចិត្តមិនសុកចិត្តអ្នកគ្រូយល់តែ សំខាន់ស្ដាប់ណាគឺតាមបាបប៉ុនវិញធေါ်ព្រះទៅអ្នកណាគេសាងអីគេទទួលនឹងទៅអញ្ចឹងពលឹងខ្លួនឯងបានឱកាសមកចូលក្នុងរូបកាយកូនបកើតឥឡូវហ្នឹង អញ្ចឹងនិយាយជាមួយប្តីនិយាយជាមួយកូនកូនឯងជាលើកចុងក្រោយទៅហើយឈប់តាម ចង កម្មចងពៀទៅបើកូនឯងចាប់កម្មមួយគេឲ្យចាប់ត្រឹមហ្នឹងទៅ តែបើយើងអត់ចាប់ទេអ្នកណាសាងអីឲ្យគេទទួលហ្នឹងទៅយល់អត់អឹងចុងកាច់អើអ៊ីចំដាយអំបរឲ្យនិយាយទៀតអ៊ីព្យាយាមណាព្រោះពលឹងគាត់ខឹងខ្លាំងនិយាយជាមួយនឹងម្ដាយមកហាមាត់និយាយផឹងណា ហឹងនិយាយមកហើយទប់អារម្មណ៍ខន្តីកុំកុំចងអាឃាតកាលណាចងអាឃាតគឺពលឹងឯងនឹងប្របាក់ ឲ្យទឹកក្តីបងអូនអូននិយាយបាក់បាក់ពេកមកកូនចង់ឲ្យបាក់ជួយមើលចោលឆាយកាយយើងទៅដល់ហើយកូនម្ដងកូនចង់បាច់និយាយបាក់ទីបងអូននិយាយបាក់បាក់ទីបងទៅណាទៅហើយដល់ដាប់ចៅបាក់ទៅមើលចៅមើលអីប្រាប់ទៅនិយាយផងនិយាយណោះមើលមើលមាត់ចង់និយាយទៅ ដាប់ផ្កាដាប់ផ្កាបានដែរគាត់អឺប្រហែលដាប់ផ្កាម៉ាក់ទៅមើលកូនខ្ញុំផងមើលអីផងមើលប្តីគាត់កូនផងខែផងអីចឹងប្រាប់មើលតែការអីថាឲ្យគាត់ផឹងនិយាយឲ្យគាត់ផឹងនិយាយហើយកាត់បន្ថយអាការចងគំនុំអាហ្នឹងបានជួយគាត់បានតែគាត់ពលឹងគាត់ចង់អាធិបវាបាទខ្ញុំផងកូនទាំង3មើលជួយមើលថែវាផងអឺប្រាប់មកនិយាយមកនិយាយប្រាប់ញ៉ាំមកអឺនិយាយទៅនិយាយ Dạ, dạ, vậy ạ vậy lư lư bữa này lần chân mày ọt đi chứ dục dục không dục dục ọt đi chứ dục dục dễ dễ để giúp đâm nha còn chân ấy vậy đâu mà ăn chân mà ăn chân mặt đi luôn xuống lại đằng chân dục cho đi chứ nực tôn hô vậy dạ, ờ vậy lư lư Ngồi kinh có khăn vậy ạ có chư có cò Nộm gì vậy? ធានបងផងគាត់និយាយបើចាំស្ដាប់មកគាត់ពងនិយាយកូនឯងហ្នឹងក៏ចាំស្ដាប់មកណកគាត់ហៅម៉ែគាត់ហៅម៉ែប្រាប់ញ៉ាំម៉ាក់ឲ្យម៉ាក់អត់ចិត្តដូចអញ្ចឹងឯងអត់ម៉ាក់ដេកលក់ឯងអញ្ចឹងហ៎នៅប្រាប់ម៉ាក់ឲ្យមើលកូនខ្ញុំបីហ្នឹងផងយើងឲ្យម៉ាក់មើលឲ្យកូនខ្ញុំញ៉ាំម៉ាក់ទៅចុងទៅចាក់ម៉ាក់រាល់ថ្ងៃទេចាំទៅម៉ាក់ ហើយមិនបារម្ភបាច់អីទៀតទេចាប់ជាថាតែគេទៅព្រោះឲ្យពីពេតែគេឲ្យខ្លួនណាអូណាកាត់ទៅមានក្បាលទៅនៅសោឲ្យក្បាលដែរព្រោះយ៉ាងទៅនៅសោទៅខាងនេះទៅណាគាត់អត់ទៅចាប់អ៊ីណគាត់និយាយទៀតអ៊ីចាំស្រាប់អ៊ីគាត់និយាយកំត់អ៊ីស្រាប់ទៀតគាត់ពងនិយាយប្រាប់អ៊ីណាអ៊ីអ៊ីស្រាប់គាត់គាត់ពងនិយាយប្រាប់អ៊ីនិយាយលឺលឺអឹងចង្កាច់និយាយលឺលឺមកផឹងផឹងនិយាយអើយ យាយមកនិយាយលឺលឺម៉ាក់ឡំទៅនិយាយលឺអូអីគាត់ថាឲ្យម៉ាក់នឹងមើលថែសុខភាពផងគាត់ថាគាត់បារម្ភហើយគាត់សុំទោសនោះគាត់និយាយពាក្យមិនណាគាត់ថាគាត់បារម្ភហើយគាត់សុំទោសគាត់ជាកូននឹងគាត់សុំទោសម៉ែគាត់ដែលគាត់មិនបាននៅសងគុណ nó mới còn gì ạ còn hào mạ mạ tí đó phẳng á phẳng á gạch gạch gì lư lư gạch nó bảy mươi lăng lư chụp hiệt thông minh ạ dê lư lư phẳng phẳng dê lư lư mà Ui, một lần chụp hiệt chụp hiệt rồi ở đây cắt bông gì mùi mà đai còn mua mua mọt quá rồi nó bông sấy vậy lứa gạch

អូគាត់ថាគាត់នឹកម៉ាក់គាត់ខ្លាំងនោះកូនស្រីឃើញគាត់យកក្បាលឡាត់គាត់ថាគាត់នឹកម៉ែគាត់នឹងខ្លាំងនោះចាំស្ដាប់ជាមួយគាត់និយាយលឿចាំស្ដាប់អីនោះចាំមើលគាត់ពងនិយាយអីគាត់និយាយ

ហើយឈ្មោះកូនហើយឈ្មោះកូនឥឡូវប្រឹងហៅឈ្មោះកូនមកម៉ាត់មើលឈ្មោះអីកូនហ្នឹងឈ្មោះអីយាយលឺនៅមើលក៏ខំហៅឈ្មោះ មើលគាត់ខំនិយាយឈ្មោះកូនគាត់ហ្នឹងនិយាយមកហៅមកហៅកូនមើលកូនឈ្មោះអីផឹងនិយាយហ៎កាច់នោះមើលគាត់ខំនិយាយហ៎ គាត់ផឹងនិយាយមើលខ្លួនឯងអត់នៅកុំយំហើយកូនមើលហើយកូនស្អីគាត់ស្គាល់តែទាំងអស់នឹងតែដោយសារគេចាក់គាត់ដល់ចឹងទៅគាត់ពិបាកបងដឹងទេ ឃើញគាត់និយាយឈ្មោះកូននេះមិញត្រូវតាកូនពៅគាត់ណាកូនពៅកូនឯងខិតមកចេះក៏បានដែរអូនខិតចេះអើឲ្យខិតចេះកូនពៅអឺខិតចេះអឺអឺនឹងបានណាកូនអឺអូណែបងប្រុសគាត់និយាយមួយបងឯងគាត់និយាយមួយប្តីគាត់តាមសួរមើលកូន អូអូបងប្រុសគាត់ប្រាប់អ្នកគ្រូឲ្យប្រាប់បងថាចេគាត់ស្រឡាញ់បងឯងណាស់ហើយគាត់សុំទោសហើយគាត់ចង់ឲ្យបងឯងហ្នឹងធ្វើចិត្តឲ្យរឹងមាំហើយមើលថែកូនយើងផងនោះគេលឺលឺនេះគាត់ប្រាប់មើលមើលនេះទីលឺសូគាត់ថាមើលមើលមើលមើលផឹងផឹងនិយាយលឺមកកាច់ ងើឡើងនិយាយប្រើហូទឹកភ្នែកប្រើមើលកំអាយយំនិយាយសិនមកប្រាប់ចាំនិយាយឥឡូវចង់ប្រាំប្តីថាម៉េចកាច់និយាយលឺមកកាច់និយាយលឺលឺឲ្យផឹងនិយាយមកចង់អីបំណងចង់អីទៅណានិយាយចេញមកកូនបំណងកូនចង់អីនិយាយចេញមកកូននិយាយលឺលឺ ឲ្យគេលើគ្រប់គ្នាណាកូនណាឲ្យដល់បាបាក់នៅដល់ដៃពេញដៃវាបងខ្លាញ់ឲ្យដល់អស់គ្នាគឺលើណាអូចង់កូនទៅយ៉ាងទៀតអត់ចង់ឲ្យកូនទៅយ៉ាងអត់បាត់ចង់កូនទៅបាអូចាបាត់ទេបាត់ទេងើមកកូននិយាយអ្ហ៎គ្នាឈឺអលែងគេចាក់នឹងពេកតែចឹងគ្នាបាននិយាយ អូគាត់អត់ចង់ឲ្យទៅទេគាត់ចង់ឲ្យកូនទៅក្រៅទេគាត់កវីនេះមើលខ្លួនឯងនេះគាត់បារម្ភពេលកូនគាត់ទៅ ឆ្ងាយគាត់បារម្ភអូបងប្រុសគាត់ប្រាប់អ្នកគ្រូឲ្យប្រាប់បង ថាគាត់អត់ព្រមឲ្យកូនគាត់ទៅក្រៅទេគាត់ឲ្យនៅចិត្តចិត្តដើម្បីสนุกបងប្អូនឬក៏សាច់ញាតិនឹងជួយមើលការគាត់ត្រូវ ហើយទៅនៅនៅនៅមួយគ្រាទៀតណាកូនអើទៅនៅមួយទៅអូនបានទេអូនអូនឲ្យកូនទៅទេគាត់អត់ព្រមទេធ្វើតាមបណ្ដាំគាត់ទៅអញ្ចឹងឥឡូវអាណិតកូនតែឃើញគ្នាខំនិយាយទេ ឥឡូវបងប្រុសនិយាយបញ្ជាក់គាត់ម្ដងទៀតថាឲ្យកូនទៅនៅអូស្ត្រាលីប្រមាត់សួរសិនទៅទៅប្រឹងអូគេអូអត់ព្រមទេណអូនេះខឹងយកនេះហូបថតដាក់ចេះខ្លាច់បែកហូបថតយកនេះមកដាក់ហ្នឹងដាក់ហ្នឹងយកនេះអើគ្នានេះ កាន់ចឹងសិនកាន់ផ្លែតចឹងសិនហ្នឹងហើយប៉ុណ្ណឹងកាន់ចឹងកាន់ឲ្យកូនកាន់ផ្លែតសិនហ្នឹង អត់ឲ្យកូនទៅនៅនឹងនៅទៅនៅប៉ាវាគាត់ងុនដៃគាត់ខឹងណាហើយកុំចំទាស់គាត់ណាបើគាត់បើខ្មោចគាត់មិនព្រមហើយកុំតើអត់ទេអត់ទេអត់យកទៅទេហ្នឹងទេណោខឹងមួយថ្ងៃប៉ាវាទេណាអឺអត់ទេបងប្រុស មើលបងឯងទៅមិនឲ្យចកូនបងឯងមានអ្នកណាមើលបងឯងឆ្ងល់ដែរនេះបើទីអស់រម៉ៃឪស្លាប់អស់មានអ្នកណាមើលកូនខ្លួនឯងបងឯងធ្វើអញ្ចឹងបងឯងអត់ស្រឡាញ់កូនឈាមខ្លួនឯងអីប្តីនេះចង់ស្លាប់តាមប្រពន្ធណៃនេះណ៎គាត់ជេរបងឯងហ៎គាត់ជេរគាត់ស្ដីឲ្យហ៎គាត់ថាគាត់ស្ដីប្តីគាត់គាត់ថាឈួតឈួតអីចឹង នោះគាត់និយាយនោះមើលមាត់គាត់នោះចាំស្ដាប់មើលមាត់និយាយបងប្រឈប់គិតខ្លីហ៎បងប្របងឯងនៅកូននេះនៅកូន2 3ទៀតនេះតន់បានការមួយតន់បានការមួយបងឯងទៅស្លាប់តាមប្រពន្ធមិនបងនិយាយលឺលឺអាកាច់ព្យាយាមនិយាយលឺលឺឲ្យស្ដាប់ឲ្យបាននិយាយលឺអស់ចិត្តនិយាយលឺលឺអស់ចិត្តកូននិយាយលឺឲ្យប្តីឲ្យស្ដាប់ឲ្យលឺបណ្ដាប់ញ៉ើនិយាយលឺលឺ នៅមើលកូនគាត់ថាម៉េចមីគាត់នៅមើលកូនមើលមាត់អលេមើលមាត់មើលមាត់អត់ដឹងនៅបងផោះមើលគាត់និយាយបងស្ដាប់តាមគាត់បង បងកាត់ចិត្តអត់ទេគាត់អត់ទេគាត់ឲ្យនៅមើលកូន ហើយបងឯងស្លាប់ទៅម្នាក់ទៀតបានឯណាមើលកូនបងឯងនេះបងឯងគិតអីខ្លីម៉េះបងឯងមិនអាណិតខ្លួនឯងក៏អាណិតកូនដែរជឿណាគ្រូកុំគិតខ្លីណ៎គាត់នេះបងឯងដៃគាត់ណែណែណែគាត់ថាឲ្យបងឯងនឹងរឹងមាំនេះគាត់ដៃគាត់ច្បាច់មេដៃនេះណែណែមើលឃើញកាន់តែមេដៃទេនេះណ៎គាត់ឲ្យប្តីគាត់រឹងមាំឡើង Ừ. nó còn gì ạ phăng dây lứa gạch hả sao vậy nè còn hao giấy này គាត់ដូចចង់និយាយរឿងអីមិនសោតូអីសោតូអីចោចោសោចោអូនចោចោអូចោចង់និយាយចោបងអើគាត់ខ្សប់អើគាត់ខ្សប់អើគាត់ខ្សប់កុំមាត់អើគាត់ខ្សប់យើងនិយាយលឺលឺបាទនិយាយមកនិយាយអរេគាត់ខ្សប់ឲ្យតែប្តីគាត់ស្ដាប់បានក៏បានដែរ នឹងហើយគាត់ចូលហ្នឹងចូលកូនស្រីគាត់បកើតចូលរូបហ្នឹងចូលកូនស្រីគាត់បកើតនឹងហើយបងស្រីហ្នឹងគាត់ស្អាតណាស់គាត់ហ្នឹង cốt phong gì thế hôm nay tôi sẽ đọc chân tôi dây bình cồn con sẽ đọc tôi chạy màu ai biết sẽ đọc tôi plau vậy ខ្លួនឯងទៅស្រោកជើងទៅយាយវិញលោកជើងមកក្រោយបានគាត់ទៅចង់ប្រាប់រឿងអីដល់បងឯង តែនិយាយអត់លឺវិញ គុំនិយាយថាច្រើនណាស់ខំនិយាយបាត់ដែរណូបងប្រុសគាត់ចាប់ដៃបងអញ្ចឹងមានន័យថាបងរឹងមាំណូញនិយាយច្រើនណាមួយ ប្តីហ៎និយាយថាឡើយពងនិយាយ về lưa về lưa phần về vậy nó khăn khăn à nó có đâu trong គាត់ចង់និយាយហ្នឹងណាបើសរុបសេចក្តីឲ្យស្រួលយល់ទៅគាត់ចង់ប្រាប់ថាគាត់នឹងមានការសោកស្ដាយនៅអ្វីដែលគាត់សម្រេចចិត្តថាលែងមួយគាត់នេះហើយគាត់មានរឿងលាក់បាំងដែលมันបានប្រាប់ប្តីដល់ពេលស្លាប់ហើយគឺគាត់ពិបាកប្រាប់និយាយទៅរឿងមិញគាត់និយាយច្រើនចា ម៉ោចហ្នឹងគេចាក់ចំកកគាត់អញ្ចឹងគាត់ពិបាកនិយាយណាចាក់ឡើងសោះហើយណាដល់ពេលអញ្ចឹងឲ្យគ្នានិយាយមិនលោក គ្នាបាក់និយាយដែរណាយាយលឿកាច់កាច់ស្រាំនៅគ្រូម៉ែនេះ នេះព្យាយាមហ្នឹងងកថាលឺនៅ គាត់ចង់ប្រាប់បងឯងជាប្រេងថាលឺនៅដល់សំដីដល់គាត់និយាយលឺនៅតែបើលឺនៅមិនច្បាស់ អូបងឯងកុំគិតខ្លី បងប្រុសបងឯងសន្យាមួយគាត់កុំគិតខ្លីហើយបើបងឯងចង់ទៅស្លាប់តាមគាត់តែបានណាមើលកូន បងប្រុសបងឯងគិតឲ្យបានវែងបងបងសន្យាមួយពុនហ្មងហ៎ពលឹងគ្នាវល់វល់ដល់ពេលស្លាប់ទាំងឪទាំងម៉ែទៀតមិនកូនណា នៅហ្នឹងគាត់ចូលកូនស្រីគាត់បង្កើតព្រលឹងអឹងចុងកាច់ អូអ្នកចូលនឹងកូនគាត់កូនគាត់បកកើតអត់ផឹកទឹកទេយើងកូនកោកំអានផឹកគាត់ពុំចូលលោកធាញឲ្យផឹកមិនកើតដល់ចេញវិញសិនបើនៅចូលកំអានឲ្យផឹកតាចាំចៅចាំចៅចាំចៅ Cây Cây cây Cây à Mưa mà nà khô sẽ đạp Tụp ở ròm á Tụp ở ròm Vô lọt Tụp ở ròm Vô con anh vô lọt là khổ vô vô ខឹងអ្នកយកលុយគាត់ទៅគាត់ថាលុយកំឡុងយកឈាមគាត់គាត់ចង់បានលុយគាត់វិញគ្នាប្រាប់ថាគ្នាចង់បានលុយគ្នាវិញលុយដែលគេប្លន់យកទៅហ្នឹងឥឡូវគ្នា គ្នាពលឹងគ្នាមិញនិយាយថាគ្នាចង់បានលុយគ្នាវិញដើម្បីនេះយកមកឲ្យកូននេះ quật trong dây chân bây đang cần gì mình gì xây hòn là pung gì nè có trong phép đi khang khăn nông ឥឡូវចេះស្រាប់អ្នកគ្រូកាច់កាច់អឺខ្ញុំយល់គាត់និយាយបងប្រុសគាត់ចង់បញ្ជាក់ឲ្យអ្នកគ្រូនឹងប្រាប់បងនិយាយជាភាសាខាងក្នុងនឹងស្ដាប់កិច្ចនៅស្ងៀមយល់ឥឡូវអ្នកគ្រូប្រាប់ឲ្យ គាត់ចង់និយាយថាទោះជាមានរឿងអ្វីមួយទោះជាមានបញ្ហាអ្វីមួយទោះជាមិនអាចដោះស្រាយបានឬក៏យ៉ាងម៉េចឬក៏មានឧបសគ្គឬក៏កលៈទេសៈយ៉ាងម៉េចក៏ដោយយូរប៉ុណ្ណាក៏ដោយឬក៏យ៉ាងម៉េចក៏ដោយ គឺបងត្រូវតែធ្វើចិត្តឲ្យរឹងមាំហើយកុំគិតអស់សង្ឃឹមឬក៏កុំទៅតាមគាត់គាត់សុំឲ្យបងនឹងនៅមើលថែកូនទាំងអស់ណាអ្នកគ្រូយល់ អើកាត់ចិត្តស្រាំអ្នកគ្រូហ่ะខ្លួនឯងកាត់ចិត្តទទួល ទទួលយល់ថាឯឈឺចាប់គេប្រាប់ថាពលឹងគេឥឡូវនេះគឺគេរងការឈឺចាប់ខ្លាំងហើយមើលប្រាប់ថងមកឯឈឺឡើងណាខ្លះនិយាយមកធ្វើកាយវិការមកឲ្យឈឺឡើងណាខ្លះគេឈឺឡើងណាខ្លះប្រាប់ប្រាប់ប្តីប្រាប់កូន ថាអ្នកគ្រូយល់យល់សំដីហើយនិយាយតែចង់និយាយថាចេះឲ្យកាត់ចាត់និយាយនេះសើខាងក្នុងមកនេះនិយាយភាសាខាងក្នុងហ្នឹងខាងក្នុងអូនេះគាត់ប្រាប់ឈឺនេះគាត់ប្រាប់ថាគាត់ឈឺឡើយណានេះគាត់ប្រាប់ហ៎បងកំកាន់ដៃគាត់ឲ្យគាត់ប្រាប់ អឺអឹងចុងកាច់ឲ្យឈឺឡៃណាខ្លះអូគាត់ថា គេចាក់ចំកកគាត់កន្លែងនេះអត់ទេបងប្រុសកុំអាននេះគាត់ប្រាប់ថាពីគាត់ដែលត្រូវគេចាក់សម្លាប់នេះគាត់ថាអូណអីប្រាប់ណោហត់កក គាត់ថាហេតុអីក៏គាត់ស្លាប់ដោយវេទនាម៉ែគាត់និយាយចុងក្រោយគាត់ចង់សុំមួយថ្ងៃហ្នឹងគាត់និយាយហ្នឹងមិននិយាយភាសាយើងដែរណាគាត់និយាយភាសាខាងក្នុង បងផលដឹងថៃអត់បានគាត់និយាយមួយបងដូចយើងនៅលោកនោះអត់បានដោយសារខាងក្នុងគេអត់ឲ្យគាត់និយាយប្រេះប្រាស់ទេអញ្ចឹងគេក៏បិទបាំងគាត់មិនឲ្យគាត់និយាយច្រើនដែរតែនេះគាត់និយាយជាភាសាខាងក្នុងឯណាអូអត់អីទេហើយចាំអ្នកគ្រូប្រាប់គាត់ឲ្យយល់អឺឥឡូវអ្នកគ្រូយល់ គាត់ថាចេអ្នកដែលសម្លាប់គាត់គាត់នឹងដាក់បរាសោឲ្យវាវិនិច្ឆ័យឲ្យវាស្លាប់ដោយវេទនាឲ្យតៃហោងស្លាប់ដោយគាត់ចឹងកុំតូចចិត្តអាហ្នឹងគាត់និយាយជាភាសាខាងក្នុងណាព្រោះនេះគាត់ចូលកូនស្រីគាត់បកកើតមិនមែនលេងសើចទេណា កិច្ចបងប្រុសបងបងឯងអត់យល់ទេណាតែកាន់និយាយមកខ្ញុំស្ដាប់បានបងឲ្យទៅកុំបបប្រែឲ្យបបប្រែឲ្យអូននិយាយបងនិយាយមកទៀតទេណាហើយបងអត់ចង់ឲ្យអូននៅនឹងទៀតទេណាជប់ចូលណាជប់ចូលបងផ្ដាំផ្ញើម៉ានមកទៀតអូនបងប្រុសគាត់អត់តន់អស់ចិត្តទេ បងឯងក៏និយាយអញ្ចឹង នោះគាត់គាត់ខឹងអ្ហ៎បងអត់ចង់អូនពិបាកយ៉ាងទេអូនឥឡូវចេះស្ដាប់ហ្គែកអ្នកគ្រូយល់ហើយនិយាយភាសាខាងក្នុងហ្នឹងហើយចាំហើយចាំពេលចប់ចាំអ្នកគ្រូប្រាប់ប្តីឲ្យអត់អីទេ Jol, jol, jol. Silikala barada. Silikalo managumana. Gumanda mo. Gam. Gam, gam, gam mo. Gam mo ni cô không Mô Nô Mô miệng cương mà nàng Măng បងប្រុសកម៉ានខ្ញុំពងនិយាយតមួយគាត់សលគូលគូស្គេសលគូមនក្រវ៉ានូណាក្លបសលមរិនកណមាយល់ថាយល់យល់យល់យល់អារម្មណ៍អូនឯងយល់យល់ថាព្រលឹងអូនឯងពិបាកព្រលឹងអូនឯងឈឺចាប់ព្រលឹងអូនឯងបែកពីកូនពីប្តីយល់យល់យល់អឺយល់ Sebelum menunggu Ừ. Đó cho anh về ở chất ấy mà 200 này. អរេបងប្រុសស្រាប់ឲ្យគ្នានិយាយអស់ចិត្តគ្នាអត់អីទេបងតែពេលគាត់ចេញវិញគាត់លែងអីហើយអានេះគាត់ខ្ចីរូបកូនគាត់និយាយទេបងប្រុសអាហ្នឹងឲ្យគាត់និយាយអស់ចិត្តព្រលឹងគាត់ទៅអឺ Jol jol. Seluku belakar apa arakat ati eh, seluku sesesat apa tata. Sam, nih. Sana yang Sama nana manam. Nama mana? Nama? Nama nama ke tu, surutu, suruturu mesuruturu suturuburu. Separa parampa. Ti, nah. Kaya sampuro. ខែខែសំប្រវរំប្រាឥឡូវកូនឯងកាត់ចិត្តស្ដាប់ណាគ្រូស្ដាប់ស្ដាប់ស្ដាប់កូនកូនកាត់ចិត្តកូនកាត់ចិត្តខ្ញុំលួងគាត់សិនបងប្រុសព្រោះគាត់ពុំខឹងខ្លាំងអើហឹមឥឡូវសិនណាកាច់កាច់កាច់កាច់ ស្ដាប់ណាគ្រូស្ដាប់ស្ដាប់ណាគ្រូតប់មកណាអើបើឲ្យស្ដាប់ណាគ្រូឲ្យឲ្យតប់តប់តប់អារម្មណ៍តប់អារម្មណ៍ហើយអ្នកគ្រូនិយាយមួយឈប់អ្នកគ្រូនិយាយរឿងមួយ ស្ដាប់ណាទប់អារម្មណ៍កូនទប់អារម្មណ៍សិនណាគ្រូប្រាប់តាមពិតបើប្តីខ្លួនឯងហ្នឹងគេចង់ឲ្យកូនខ្លួនឯងហ្នឹងណាសាច់ឈាមធានាទៅប្រទេសក្រៅកូនគួរតែឲ្យទៅទៅស្រាប់អ្នកគ្រូណាកូនឲ្យគេទៅទៅដើម្បីមានអនាគតណា ណាឲ្យទៅណាឲ្យឲ្យទៅអត់ឲ្យទៅអត់អឺ Kalau selekar pulu pun namanya pelan pelan pada kerana ramad itu duduk secara paham. Duru pertumiram. kalau kunun naleh. Ah. បងហ្នឹងគាត់និយាយមិនមើលហើយឥឡូវបងឯងនិយាយមកហើយខ្ញុំប្រាប់មកវិញហឹមគាត់និយាយមកប្តីគាត់អាកាចអាកាចស្ដាប់អ្នកគ្រូអាកាចអាកាចអាកាចស្ដាប់ថាអ្នកគ្រូយល់ពីអារម្មណ៍ហើយឥឡូវឲ្យឈប់ឈប់បានបានបានបានបានទប់អារម្មណ៍ហើយទប់អារម្មណ៍គាត់ថាគាត់ទប់អារម្មណ៍បានបានទេគាត់អឡោះឡៃហ្នឹង គាត់ត្រូវតែនិយាយតន់គាត់មានឱកាសគាត់ថាគាត់ស្រឡាញ់ប្តីគាត់ខ្លាំងហើយបន្តមកទៀតគាត់មិនឲ្យប្តីគាត់នឹងគិតខ្លីតាមគាត់ទេគាត់ទះស្មាមិញនេះគាត់ថាព្រោះនៅ តែឪពុកមួយចងោទេបើអស់ឪពុកនឹងទៀតឲ្យកូន ទៅពីពឹងអីចឹងគាត់អត់ឲ្យប្តីគាត់នឹងគិតខ្លីតាមគាត់ទេគឺឲ្យ ស្រឡាញ់កូនមើលថែកូនហើយបើកូនមិញខ្ញុំសួរគាត់ហើយយកទៅក្រៅគាត់ឲ្យយកអត់អីទេ តែត្រូវឲ្យធូបសុំគាត់ប្រាប់គាត់ផង ហើយកូននឹងពេលទៅក្រៅក៏ត្រូវឲ្យធូបឲ្យម្ដាយដឹងផងពេលខ្លួនឯងទៅប្រទេសក្រៅអានេះគាត់មិននិយាយជាភាសាដោយមនុស្សលោកយើងណាភាសាខាងផ្លូវលងិតខាងក្នុងងនោះគាត់ចង់និយាយប្រាប់បងឯងហ៎ នេះបងនេះបងមួយពងថតទៅមកឯងមកចិត្តតិចមកគាត់និយាយមួយបងឯងហ៎អត់អីហើយចាំខ្ញុំប្រាប់ឲ្យតាមចាកុកឡានមើលខែកោ បានប្រាប់ទៅតែចាំទឹកកូនទឹកអីមើលថែឲ្យគាត់ចង់និយាយឲ្យនេះនិយាយប្រាប់តកងឡាននេះបងប្រុសបងឯងឈុំនិយាយថាបងឯងចង់ស្លាប់តាមគាត់ដែរបងឯងនិយាយចឹងហិតតែឲ្យគាត់ឈឺចាប់ទៀតបងប្រុសបើបងឯងស្លាប់ទៅខ្ញុំសួរចេះកូនបងឯងមានអ្នកណាមើលណ៎គាត់ថាចេះបើបងឯងនិយាយចឹងទៀតគាត់នេះលើហ្នឹងបង ខ្ញុំនិយាយមិនខឹងគាត់ថាបើបងឯងហ៊ានតែនិយាយពាក្យហ្នឹងទៀតគាត់យកកូនស្រីទៅបាត់លើណាគាត់ថាបើប្របាពេកមួយមួយមិនចង់រស់គាត់យកទៅអស់ខ្ជិលឲ្យនៅទៀតហឹមគាត់និយាយថាខ្លួនជា ប្តីគេជាឪពុកគេហើយនិយាយមកមានការទទួលខុសត្រូវលើកូនលើអីអត់អ្នកហ្នឹងគាត់និយាយបដៅប្តីនេះ ធាគាត់ថាបើអឺបងប្រុសគាត់ថាបើបងឯងនៅនិយាយតែពាក្យថាស្លាប់តាមគាត់គាត់នឹងយកកូនស្រីទៅដែរអាហ្នឹងគាត់គាត់ខឹងគាត់និយាយពាក្យអញ្ចឹងចាំតិចហើយចាំនេះបងប្រុសជុំនិយាយពាក្យហ្នឹងហើយឥឡូវឈប់ឈប់ចាំអ្នកគ្រូលួងគាត់កាច់កាច់កាច់ឯងកាច់ស្ដាប់អ្នកគ្រូគាត់ណាមើលមកអ្នកគ្រូមកមើលមកអ្នកគ្រូ គាត់ថាចែគាត់មិនមែនអត់ស្រាំអ្នកគ្រូទេតែគាត់ទប់អារម្មណ៍ទប់នៃចិត្តបេះដូងរបស់គាត់អត់បានគាត់ថាប្តីនេះគឺគាត់ស្រឡាញ់នោះគាត់បងប្រុសនោះគាត់ថាគាត់ស្រឡាញ់តែបងឯងតែម្នាក់គត់នោះគាត់កាន់នេះគាត់កាន់មេដៃនេះគាត់ថាក្នុង ចិត្តរបស់គាត់គឺការស្រឡាញ់តែប្តីតែមួយគត់ទោះជាងាប់ទៅក៏នៅតែស្រឡាញ់ប្តីដែរ អកាច់កាច់ស្ដាប់ណាគ្រូណែអ្នកគ្រូប្រាប់ខ្លួនឯងកាច់អ្នកគ្រូប្រាប់អតិរអតិរកអរថារំផានុរិនកាអកាច់រិងការន្តរានៅបែបនេះគ្នានេះកាច់អឺកាច់កាច់ចង់និយាយមួយកូនបើទៀតដែរអត់ទេ ចង់និយាយមួយកូនបើអត់ ngầu dùng thế là mà ra ni mù ni mù ai sai tu tu mới lê cứ lê xin nói này này Salat pon ada. Asal kamu lo teba. អអតែស្រាំអ្នកគ្រូណាកូនឯងជួយថែរក្សាប្តីជួយថែរក្សាបងប្អូនកូនចៅកូនឯងឲ្យគេសុខសប្បាយកូនណាលឺហ៎កូននិយាយពីបងទៀតហ៎បងប្រុសនេះគាត់កាន់មេដៃបងឯងណែគាត់ងូននឹងដឹងមានន័យថាម៉េចគាត់ចង់បញ្ជាក់ថាឥឡូវនេះពេលនេះក្នុងបេះដូងគាត់ក្នុងចិត្តរបស់គាត់គឺគាត់ស្រឡាញ់តែប្តីនេះតែម្នាក់គាត់ គាត់ថាទោះជាគាត់ស្លាប់ទៅក៏ព្រលឹងគាត់នៅតែស្រឡាញ់ប្តីដែរត្រូវអត់អ៊ំអានេះឡៃអានេះឡៃសពុទុយពុទ្ធនេះកាលាន់អូនេះយាយគាត់និយាយមកយាយម៉ាក់ម៉ាក់អើចង់ថាម៉ាក់អ អអ៊ំក៏ចង់ប្រាប់ថាអ្នកម្ដាយជាទីស្រឡាញ់ជាទីនឹករលឹកកូននឹកម៉ែស្រឡាញ់ម៉ែហើយជូនពរឲ្យម៉ែមាន សុខភាពល្អអាយុវែងកូននិយាយច្រើនណាអីទៅថើបគាត់ទៅអីថើបគាត់មួយអើធាគាត់ថើបមួយចុះអីថើបគាត់មួយថើបគាត់មួយគាត់អស់ចិត្ត មកទៅឲ្យគាត់និយាយអស់ចិត្តបងប្រុសស្ដាប់ខ្ញុំតែម្ដងឲ្យគាត់និយាយអស់ចិត្តទៅគាត់ពិបាកក្នុងខ្លួនហ្នឹងអត់ចិត្តណាស់ទៅវល់វល់បងឯងឲ្យគាត់និយាយអស់ចិត្តតានោះគាត់និយាយប្រែ5ម៉ែគាត់គាត់ថាកូនក៏អត់ចង់បែកអត់ចង់ស្លាប់ចោលម៉ែដែរតែ ធ្វើម៉េចជាកម្មរបស់គាត់ដែរ អូគាត់ថាសុំនៅឲ្យបានយូរបន្តិចណ៎គាត់សុំនៅចឹងធ្វើបាបកូនអូគាត់ថាគាត់អត់ធ្វើបាបកូនគាត់ទេអូអាឡៃហ្នឹងគាត់ចង់និយាយថានឹកគាត់ធ្វើអញ្ចេះគាត់នឹកកូនស្រីនេះគាត់ងែលមកកូនស្រីគាត់ហ៎ចា nóគាត់ពុកឯលមកកូនគាត់បងឯងនោះគាត់និយាយថាគាត់នឹកកូនស្រីគាត់ស្រឡាញ់កូនស្រីគាត់ខ្លាំងគាត់ផ្ទះមុខគាត់ងាយមុខនេះតើគាត់អស់ចិត្តគាត់ទៅឲ្យគ្នាអស់ចិត្តគ្នាទៅឥឡូវចឹងឲ្យគាត់ចេញណាអត់ទេឥឡូវខ្ញុំសួរសិនស្រែចិត្តបងឯណាឥឡូវបងឲ្យគាត់ចេញហ៎ ហើយចុះបងឯងមិនសួរគាត់មិនយើងសួរហើយហើយគាត់ថាបានលោកបានគាត់តែពេលដំបូងបងប្រុសសួរគាត់ឆ្លើយថាបានហើយតាយើងឲ្យគាត់នៅនឹងហើយទៀតទៅបាញ់ហើយទៅចាប់ជាតិទៅអីចឹងណាកុំឲ្យគាត់វើវល់ណាគ្រូកុំគាត់ទៅពេលពេលពេលនឹងយល់យល់យល់អូននោះគាត់បងបាញ់កុំនេះគាត់គាត់ពងអោបកូនស្រីគាត់ជាលើកចុងក្រោយ មើលមើលដៃដៃលោកមើលមកកូននេះមើលដៃគាត់គាត់កាយវិការនេះអូគាត់នេះគាត់ជូនពរឲ្យកូនស្រីគាត់អាយុវែងមាន សុខភាពល្អគាត់ពងអូនហើយថាហ្នឹងចោលផងខ្ញុំមិនធ្វើណា បងគួរមិនមកទៀតបានអត់ស្លាប់ទៀតមុនយើងពីមុនយើងស្រី